តើលោកយាយម៉ៅមានបារមីខ្លាំងកម្រិតណា បានជាគេ នាំគ្នាភ័យខ្លាចនិងគោរពខ្លាំងបែបនេះដូនម៉ៅឬលោកយាយម៉ៅគឺជានាមនៃដួងព្រលឹងមួយ ដែលនៅថែរក្សាការពារទឹកដីនៅតំបន់ព្រៃភ្នំ និងជាពិសេស អ្នកធ្វើដំណើរតាមសមុទ្រលោកយាយម៉ៅមានរដ្ឋធិអំណាចដ៏ខ្លាំងពូកែហើយស័ក្តិសិទ្ធិណាស់ត្រូវបានប្រជាជនខ្មែរធ្វើការគោរពបូជានិងបានសង់រូបសំណាក់របស់លោកយាយជាច្រើនកន្លែង ជាពិសេស នៅចន្លោះផ្លូវពីក្រុងភ្នំពេញទៅកំពង់ផែក្រុងព្រះសីហនុលើកំណត់ផ្លូវជាតិលេខ4និងនៅក្នុងខេត្តកំពតលើកំពូលភ្នំបូកគោដែលមានកម្ពស់ដល់ទៅ29ម៉ែត្រដែលត្រូវបានសម្ពោធឡើងក្នុងឆ្នាំ2012មកទល់នឹងពេលនេះនៅមិនទាន់មានប្រភពច្បាស់ការណាមួយ ដែលបញ្ជាក់អំពីរឿងហេតុពិតប្រាកដរបស់លោកយាយម៉ៅបាននោះទេ ដោយមានតែរឿងព្រេងនិទានដែលត្រូវបានគេដំណាលតតគ្នាថារឿងរ៉ាវរបស់លោកយាយម៉ៅបានកើតឡើងតាំងពីមុនសម័យអាណានិគមបារាំងមកម្ល៉េះគាត់គឺជាស្ត្រីដ៏ស្អាតមួយរូបនិងបានរៀបការជាមួយមេទ័ពក្រហមកម្នាក់ក្រោយពេលដែលស្វាមីរបស់លោកយាយស្លាប់នៅក្នុងសង្គ្រាមរវាងកម្ពុជានិងសៀមលោកយាយក៏បានដឹកនាំកងទ័ពជាច្រើនដើម្បីធ្វើការប្រឆាំងតបវិញហើយលោកយាយក៏ក្លាយទៅជាវីរនារីដ៏ល្បីល្បាញម្នាក់របស់ជនជាតិខ្មែរក្រោយមកលោកយាយក៏ធ្លាក់ខ្លួនឈឺធ្ងន់មិនអាចព្យាបាលបាន មុនពេលស្លាប់ លោកយាយបានផ្ដាំដល់កងទ័ពទាំងអស់កុំឲ្យតក់ស្លុតធ្វើយ៉ាងណាត្រូវតែការពារទឹកដីរបស់យើងឲ្យបាន។ នៅពេលដែលស្លាប់ទៅប្រលឹងរបស់គាត់នៅតែតាមថែរក្សាការពារទឹកដី និងប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា ហើយកងទ័ពទាំងអស់ក៏នាំគ្នាធ្វើអាស្រមដើម្បីដួងវិញ្ញាណក្ខន្ធជំទាវមេទ័ពម៉ៅដើម្បីជួយតាមថែរក្សាការពារនិងដើម្បីជាភក្តីភាពដ៏ស្មោះបំផុតចំពោះមេទ័ពពួកគេក៏បានបូជាលឹងគ្រប់គ្រប់គ្នាបូជាលឹងដោយឧបកិច្ចប្រើស្លឹកម្លូយកមកអូសកាត់លឹងហើយមូស្លឹកម្លូដោយសន្មតថាជាលឹងដាក់សែនព្រោះថាពួកកងទ័ពទាំងអស់នោះគ្មានអ្វីតំណាងឲ្យបុគ្គលពួកគេក្រៅ quy lưng một tỷ តាមការវិភាគមើលការដាក់ដង្វាយលឹងចំពោះលោកយាយម៉ៅនេះមិនមែនឲ្យលោកយាយសប្បាយតាមដំណេចតណ្ហានោះទេការដាក់ដង្វាយលឹង គឺជាប្រវត្តិនៃកងទ័ពដែលសុទ្ធតែជាបរោះបរោះក្នុងការសម្ដែងការគោរពស្មើនឹងជីវិតនៅក្នុងប្រទេសកម្ពុជាយើងជំនឿលើព្រហ្មញ្ញសាសនាក៏មានការគោរពលឹង និងយោនីយ៉ាងខ្លាំងផងដែរដែលតំណាងឲ្យអ្នកមានគុណនិងតំណាងឲ្យភេទនៃបុគ្គលអច្ឆរិយៈផ្សេងផ្សេងដូច្នេះការដាក់ដង្វាយនេះពុំមានអ្វីប្លែកនោះទេលុះក្រោយមកកន្លងអស់ជាច្រើនឆ្នាំប្រលឹងលោកយាយម៉ៅក៏ បានចូលសន្តិដ្ឋក្នុងរូបស្នងម្នាក់ហើយប្រាប់អ្នកស្រុកថាពេលនេះលោកយាយឈប់យកនឹងវាយជាលឹងទៀតហើយដោយទទួលយកត្រឹមផ្លែឈើនិងភេសជ្ជៈតែប៉ុណ្ណោះបើនិយាយអំពីអាស្រមរបស់លោកយាយម៉ៅលើកំណត់ផ្លូវជាតិលេខ3ចន្លោះពីក្រុងភ្នំពេញទៅខេត្តកំពតក្នុងអំឡុងឆ្នាំ1940 ចំនួនជប៉ុនចូលស្រុកបានកេណ្ឌប្រជាពលរដ្ឋចំណុះខេត្តកំពតជាពិសេសបរោះបរោះឲ្យទៅជីកលៀនឋាន នៅត្រង់ថ្នល់បត់ភ្នំទ្វារកំពត ក្បែរអាស្រមលោកយាយម៉ៅហើយកម្មករទាំងអស់នោះបានបន្តបង់ពីវាលពីកាលគ្មានសំណាប់ធ្នាប់ប៉ះពាល់ដល់បារមីរបស់លោកយាយជាហេតុធ្វើឲ្យគាត់ខឹងនិងបានធ្វើឲ្យពួកគេឈឺរហូតដល់បាត់បង់ជីវិតអស់ជាច្រើននាក់ហើយក្រោយមកប្រលឹងរបស់លោកយាយក៏បានចូលសន្ធិដ្ឋលើរូបស្ត្រីម្នាក់ឈ្មោះថាសៅជាភរិយារបស់តាអ៊ុងអ្នកត្រួតត្រាខាងធ្វើផ្លូវដោយលោកយាយបានរៀបរាប់អំពីដំណើររឿងហេតុដែលគាត់ធ្វើឲ្យពលរដ្ឋទាំងអស់នោះស្លាប់គឺដោយសារតែពួកគេមិនបានគោរពគាត់ដោយឃើញពីហេតុការណ៍ស្ដែងស្ដែងយ៉ាងនេះ បានធ្វើឲ្យអ្នកសរុបទាំងខ្មែរចិនយួននាំគ្នាភ័យខ្លាចនិងគោរពបារមីរបស់លោកយាយជាខ្លាំងប្រសិនបើមានការត្រូវធ្វើដំណើរឆ្លងកាត់តំបន់នេះពួកគេតែងតែចុះថ្វាយដង្វាយផ្សេងផ្សេងជូនដល់លោកយាយម៉ៅមិនដែលខានឡើយមួយវិញទៀតបើយោងតាមរយៈស្នាដៃនិពន្ធរបស់លោកសេកសុផាតនិងលោកស្ដើងធូ កាលពីឆ្នាំ1866លោកបានលើកឡើងថា អ្នកដូនម៉ៅនេះកាចណាស់គឺបើអ្នកណាធ្វើដំណើរឆ្លងកាត់តាមផ្លូវជ្រោះភ្នំពេជ្រនិលហើយមិនបានបង្អង់ឈប់ ដើម្បីសុំសេចក្តីសុខសេចក្តីសប្បាយនោះទេឬប្រព្រឹត្តចោរកម្មផ្សេងផ្សេងលោកយាយនឹងធ្វើជាហេតុផ្សេងផ្សេងមានជំងឺដង្កាត់ឬមើលផ្លូវដែលត្រូវធ្វើដំណើរមិនឃើញដែលអាចបណ្ដាលឲ្យបើកខុសផ្លូវមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយក្រោយមកទៀតបើអ្នកណាមានគំនុំមានប្រាថ្នាចង់ព្យាបាទអ្នកដតីហើយទៅធ្វើការបន់ស្រន់សូមឲ្យជំទាវមកជួយទៅបង្ក្រាបគូសត្រូវរបស់ខ្លួន ដោយសន្យាថា បើបានសម្រេចដោយការបន់និងថ្វាយវត្ថុណាមួយនោះគាត់នឹងទៅកាច់ឬធ្វើតាមបំណងអ្នកដែលបានបន់នោះភ្លាមភ្លាមក៏មានគូបញ្ជាក់ផងដែរថាសពថ្ងៃនេះរូបសំណាក់លោកយាយម៉ៅដែលធំជាងគេគឺស្ថិតនៅលើភ្នំមុខគូដែលមានកម្ពស់ដល់ទៅ29ម៉ែត្រ ក្នុងឥរិយាបថអង្គុយសមាធិបែរព្រះភ័ក្ត្រសម្លឹងទៅកាន់ផ្ទៃសមុទ្រជាទីកន្លែងបូជាថ្មីមួយរបស់ប្រជាជនខ្មែរដែលគោរពជឿជាក់លើប្រលឹងដែលថែរក្សាអ្នកដំណើរទាំងឡាយឲ្យមានសេចក្តីសុខនិងសុវត្ថិភាពហើយរដ្ឋីអំណាចរបស់លោកយាយនៅលើភ្នំបូកូនេះក៏មិនធម្មតាដែរនៅពេលដែលអ្នកដំណើរបានទៅលេងក្នុងតំបន់នេះហើយពួកគេបានប្រព្រឹត្តនៅអំពើខុសឆ្គងណាមួយ ឧទាហរណ៍ដូចជាការបង្ហោះម៉ូតូរញ៉េរញ៉ៃបង្កភាពអសន្តិសុខផ្សេងៗបុគ្គលរូបនោះអាចនឹងជួបប្រទះនៅហេតុការណ៍ចម្លែកចម្លែកនិងអ្នកខ្លះទៀតឈានដល់ជួបគ្រោះថ្នាក់បាត់បង់ជីវិតជាដើមជាក់ស្ដែងសពថ្ងៃនេះអ្នកដំណើរទាំងអស់ដែលបានឆ្លងកាត់អាស្រមផ្សេងផ្សេងរបស់លោកយាយម៉ៅពួកគេតែងតែដុតធូបបន់ស្រន់សុំសេចក្តីសុខសេចក្តីសប្បាយហើយអ្នកខ្លះទៀតបើទោះបីជាមិនបានឈប់យានយន្តដើម្បីគោរពដោយផ្ទាល់នោះទេក៏ពួកគេបានបន់ស្រន់ក្នុងចិត្តផងដែរ